ផ្អើលពេញមកភូមិពេលជួបពស់វែកមានសម្បោ3ស្រាប់តែអ្នកភូមិនាំគ្នាថ្វាយបង្គំ និងសុំលេខឆ្នោនលោកអ្នកប្រកាសជាបានដឹងហើយថាជាធម្មតាពស់វែកភាកច្រើន មានសម្បោពណ៌ខ្មៅក៏ប៉ុន្តែពស់វែកមួយក្បាលនេះបែរជាមានដល់ទៅ3ពណ៌ដែលធ្វើឲ្យប្រជាជននៅក្នុងភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកខ្លងធំ ខេត្តក្រាប៊ីប្រទេសថៃនៅមុនពេលកើតហេតុគេបានឃើញសត្វឆ្កែជាច្រើនក្បាលបាននាំគ្នាព្រុសមិនឈប់នៅក្បែរគំនរក្បឿងដែលគេបានទុកចោលមួយកន្លែងដោយមានការសង្ស័យលោកឈើតងាន់ឌីអាយុ55ឆ្នាំបានទៅមើលស្រាប់តែប្រទះឃើញពស់វែកមួយក្បាល មានសម្បុរដល់ទៅ3ពណ៌គឺពណ៌សពណ៌ខ្មៅនិងពណ៌មាសលាក់ខ្លួននៅក្រោមកន្លែងទុកចោលកៅស៊ូ លោកបានបន្ថែមទៀតថាពស់វែកនេះ មានទម្ងន់ប្រហែល10ទៅ15គីឡូក្រាមហើយមានប្រវែងប្រមាណជាជាង4ម៉ែត្រក្រោយកើតហេតុមាន ប្រជាជនជាច្រើន បានមកបួងសួងសុំសេចក្តីសុខនិងជាពិសេសពួកគេនាំគ្នាសុំលេខឆ្នោតយ៉ាងប្រុងប្រៀតព្រោះពួកគេជឿថាពស់សម្បោ3នេះ គឺជាអ្នកនាំសេចក្តីសុខឲ្យប្រជាជននៅក្នុងភូមិជាងនេះទៅទៀតពួកគេជឿថាវា គឺជាមេរបស់ពួកគេថែមទៀត។ ចានេះក៏ជាពស់ដ៏កម្រមួយដែរមិនដឹងថាមូលហេតុអ្វីបានជាវាមានពណ៌ខុសគេបែបនេះឡើយមានដល់ទៅ3ពណ៌គឺពណ៌មាសពណ៌សហើយនិងពណ៌ក្រមៅ ជាទូទៅយើងធ្លាប់តែឃើញមានពណ៌ខ្មៅឬក៏ពណ៌ប្រផេះតែប៉ុណ្ណោះប៉ុន្តែពស់មួយប្រភេទនេះត្រូវបានអ្នកភូមិឃើញហើយគោរពបូជាហើយក៏សុំលិចឆ្នោតតែម្ដងប្រជាជនថៃគឺគាត់កាន់អបិយជំនឿខ្លាំងជាង ប្រជាជនខ្មែរយើងថែមទៀតផង។